ភាពតានតឹងក្នុងថ្ងៃនេះកងកម្លាំងពិសេសអ៊ុយក្រែនបានបំផ្ទុះរថក្រោះ BMP 2 IFV របស់រុស្ស៊ីនៅភាគខាងកើតប្រទេសអ៊ុយក្រែនជម្រាបសួរទស្សនិកជនយើងខ្ញុំសូមជូនពរលោកអ្នកមានសុខភាពល្អហើយសូមអញ្ជើញតាមដានកម្មវិធីភ្នំពេញ New ដូចតទៅប្រិមិត្តមិត្តអ្នកស្ដាប់ជាទីមេត្រី ខ្សែវីដេអូដ៏ម៉ាស់បង្ហាញពីពេលដែលកងទ័ពរុស្ស៊ីដែលមិនគួរជឿបានផ្ទុះក្នុងលបឿនយ៉ាងលឿនចូលទៅក្នុងវាលដែលពោពេញទៅដោយគ្រាប់មីនក្នុងប្រទេសអ៊ុយក្រែនវីដេអូឃ្លីបរយៈពេល13វិនាទីបានបង្ហាញថារថក្រោះ BMP 2 AFSV ត្រូវបានឆេះខ្ទេចនៅក្នុងទីវាបន្ទាប់ពីកិនមិនរបស់សត្រូវបន្ទាប់ពីការវាយលុកចូលក្នុងតំបន់ក្របមិនរបស់សត្រូវនៅភូមិខាងកើតប្រទេសអ៊ុយក្រែនបានត្រឹមតែ1វិនាទីប៉ុណ្ណោះដែលបណ្ដាលឲ្យមានកំហុសក្នុងកងទ័ពធ្ងន់ធ្ងរបានបុកមានចំនួន2នៅតាមផ្លូវដឹកបញ្ចូលផ្សែងនិងធូលីយ៉ាងច្រើន បាន ហោះទៅលើមេឃហើយត្រូវបានបំផ្លាញចោលទាំងស្រុងដោយការផ្ទុះនេះ បានកើតឡើង ដល់ពេលដែលមានសេចក្តីរាយការណ៍ថារុស្ស៊ី បានបាត់បង់កម្លាំងជើងគោក1ភាគ3ក្នុងប្រទេសអ៊ុយក្រែនហើយការវាយប្រហាររបស់ខ្លួននៅដុនបាសត្រូវបានកាត់បន្ថយយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងផែនការចារកម្មកងទ័ពចក្រពអង់គ្លេសបានអះអាងថា ពួកគេជាទាហានឆ្កួតឆ្កួតដែលមិនតំណែងជាទទួលបានផលចំណេញយ៉ាងឆាប់រហ័សក្នុងរយៈពេលតាប់ឆាប់រហ័សក្នុងរយៈពេល30 30ថ្ងៃនៅក្នុងវេននៃព្រឹត្តិការណ៍ដ៏អាម៉ាស់សម្រាប់ទីក្រុងមូស្គូប្រទេសរុស្ស៊ី ឥឡូវនេះអាចទទួលរងការបាត់បង់ប្រហែល1ភាគ3នៃកម្លាំងប្រយុទ្ធលើទឹកដីរបស់ខ្លួនដែលបានប្រកាសការថ្ងៃទី15ខែឧសភាការវាយតម្លៃនៃចារកម្មការពារជាតិរបស់ចក្រពត្តិអង់គ្លេសបានប្រកាសអំពីការវាយប្រហារនៅ Donbas របស់រុស្ស៊ីបានបាត់បង់សន្ទុះនិងបានធ្លាក់ចុះយ៉ាងខ្លាំងមុនការបដិឆេទកំណត់ទោះបីជា មានការជឿនលឿនក្នុងទ្រង់ទ្រាយតូចដំបូងក៏ដោយរុស្ស៊ីមិនទាន់សម្រេចបាននៅការ ទទួលបានទឹកដីគួរឲ្យកត់សម្គាល់ក្នុងកំឡុងខែមុនគណៈពេលដែលរក្សាបាននៅកម្រិតខ្ពស់នៃគុណតម្លៃជាប់លប់នោះកិច្ចប្រជុំបានបញ្យល់ថា កងកម្លាំងរុស្ស៊ីបានបាត់បង់កងកម្លាំងប្រដាប់អាវុធសំខាន់សំខាន់របស់ពួកគេដូចជាស្ពាននិងយន្តហោះគ្មានមនុស្សបើកស្លាប់យកានិងធ្វើឲ្យពួកគេងាយរងគ្រោះខ្លាំងក្នុងការវាយប្រហារកងកម្លាំងរុស្ស៊ីដែលត្រូវបានរៀបរៀងកាន់តែខ្លាំងឡើងដោយសមត្ថភាពធ្វើឲ្យសកម្ម ធ្លាក់ចុះទឹកចិត្តហើយបានរាយការណ៍ថាប្រសិទ្ធភាពប្រយុទ្ធបានបន្តនៅក្រោមលក្ខខណ្ឌបច្ចុប្បន្នរុស្ស៊ីតំណងជាមិនបង្កើតល្បឿនយ៉ាងខ្លាំងក្នុងរយៈពេល30ថ្ងៃខាងមុខ វាបានកើតឡើងនៅពេលដែលវីដេអូដ៏អាក្រក់ត្រូវបានបង្ហាញកន្លែងបញ្ចុះសពរក្រោះរបស់កន្លែងបញ្ចុះសពរក្រោះដ៏ធំមួយនៅក្នុងវីដេអូឃ្លីបក្នុងតំបន់ Charling He ចែករំលែកដោយទីក្រុងចែករំលែកដោយទីប្រឹក្សាអ៊ុយក្រែនលោក Gasser គោបង្ហាញថាមនុស្សម្នាក់ដែលចាក់ចេញពីស្ថានីយរថភ្លើងហើយបានបុកបំផ្លាញរថក្រោះនិងរថថាស្ដែករបស់រុស្ស៊ីនិងរថថាស្ដែកនិងម៉ាស៊ីនទុកចោលលើផ្លូវរថ រថភ្លើងវាបានបង្ហាញពីវិសារភាពពិតនៃការបាត់បង់ដ៏ធ្ងន់ធ្ងររបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុក្រានក៏មានគំនរសម្រាប់ម៉ាស៊ីនបោកគក់កង់របស់កុមារហើយខ្ទឹមហើយខ្ទឹមបារាំងមួយបាវដែលត្រូវបានគេប្រទេសខេងដែលបានបន្សល់ទុកដល់ជនជាតិរុស្ស៊ីទីក្រុងមូស្គូក៏បានបាត់បង់រថក្រោះចំនួន72គ្រឿងដែរគណៈពេលដែរព្យាយាមឆ្លងទន្លេមួយទៅភាគខាងកើតប្រទេសអ៊ុក្រាន កងកងសេនាតូចចំនួន2 ត្រូវបានគេនិយាយថាត្រូវបានលុបចោលបន្ទាប់ពីបេសកកម្មធ្វើអត្តឃាតដើម្បីជួយសង្គ្រោះសមមិត្តនិងឧបករណ៍បានជប់គាំងនៅលើផ្នែកខណ្ឌនៃទន្លេនៅក្នុងគ្រោះមហន្តរាយដំបូងដែលបានវាយប្រហារកើតមានឡើង នៅពេលដែលកងកម្លាំងរុស្ស៊ីត្រូវបានបង្ខំឲ្យចេញពីទីក្រុង Kawinsk ភាគខាងកើតហើយនៅជុំវិញនោះភូមិនានាក្នុងហើយនៅជុំវិញនោះ ភូមិនានាក្នុងការឆ្លើយតបរបស់រុស្ស៊ីត្រូវបានកម្ចាត់ចោលទីតាំងនៅភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃអាទិត្យក្រសួងការបរទេសរបស់គេបាននិយាយថា ខ្លួនបានព្យាយាមឡោមព័ទ្ធកងកម្លាំងអ៊ុយក្រែនក្នុងការវាយនៅដុនបាសនិងការប្រឆាំងតបតនៅជំវិញទីក្រុងអៃសាអៃសាមដែលគ្រប់គ្រងដោយរុស្ស៊ីរុស្ស៊ីបាននិយាយការពីថ្ងៃទឹកថាខ្លួនបានចេញបញ្ជាឲ្យមជ្ឈមណ្ឌលនិងឃ្លាំងអាវុធជាមួយនឹងកំជ្រួតទាំងនោះតាមសេចក្តីរាយការណ៍ថាមិនអាចផ្ទៀងផ្ទាត់ដោយដោយទីក្រុងឯករាជ្យអៃសាមបានទេនៅចន្លោះទន្លេប្រហែល120គីឡូម៉ែត្រឬ75គីឡូម៉ែត្រពីខាវិនផ្លូវធំភាគអាគ្នេយ៍ ប្រសិនបើអ៊ុយក្រែនអាចរក្សាសម្ពាធលើ I-30 ហើយខ្សែផ្គត់ផ្គង់របស់រុស្ស៊ីនឹងធ្វើឲ្យក្រុងមូស្គូពិបាកឡោមព័ទ្ធសមរភូមិជាងកងទ័ពអ៊ុយក្រែនដែលរឹងរូសនៅជួរមុខភាគខាងកើតតំបន់ Donbas ចំណុចក្តៅបំផុតនៅតែ I-30 អ្នកដឹកនាំអភិបាលតំបន់អ៊ុយក្រែននីណូឡាសានេកាបូសបាននិយាយនៅក្នុងសេចក្តីអធិប្បាយដែលផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា កងកម្លាំងប្រដាប់អាវុធរបស់យើងបានងាកទៅវាយប្រហារនៅទីនោះបានបង្ហាញពីការផ្ទុះតូចតូចចំនួន3អមដោយការផ្ទុះដ៏ធំទៅលើរថក្រោះនៅក្នុងអគារបាក់បែកក្បែរទីក្រុងខាវិនគណៈដែលទាហានរត់គេចខ្លួនយ៉ាង អន្ទះអន្ទែងតាមដងផ្លូវរបស់កងទ័ពរុស្ស៊ីដែលត្រូវបានបំផ្លិចបំផ្លាញគ្រឿងបរិក្ខារបញ្ចេញចោលរបស់អ៊ុយក្រែនដូចជាវ៉ាឡាឌីមៀពូទីនការលុកលុយនៅ តែបន្តដ៏អាក់រអួលនៅចំពោះមុខការតស៊ូដ៏ ងរឹងរបស់វីរបុរសខ្សែការពារជួរមុខខ្សែវីដេអូឃ្លីបថ្មីបង្ហាញពីរថក្រោះ T7 ខ្សែឃ្លីបវីដេអូថ្មី បង្ហាញពីរថក្រោះ T72 B3 របស់រុស្ស៊ីជាក់ស្ដែងត្រូវបានរំលាយដោយក្របបែកដៃ3ក្របដែលទម្លាក់ដោយកងពលតូចលេខ93នៃកងទ័ពអ៊ុយក្រែននៅជិតទីក្រុងអៃសាមវីដេអូឃ្លីបកាលពីថ្ងៃទី17ឧសភាបង្ហាញពីក្របបែកចំនួន3ក្របធ្លាក់មកដីក្នុងរយៈពេល ប្រហែល30វិនាទីខណៈដែលទាហានរុស្ស៊ីបានខ្ចាត់ខ្សាយហើយរត់គេចខ្លួននៅម៉ោង6ព្រឹកខណៈដែលការវាយប្រហារភ្លើងរថក្រោះនីមួយៗដែលផ្ទុះចេញពីរថថាសដៃខណៈដែលវាផ្ទុះវាពេញដោយផ្សែងហុយហុយប៉ុន្តែបន្ទាប់ក្របបែកទី3ត្រូវបាន បញ្ចេញការផ្ទុះដ៏ធំមួយ ក្របបែកទី4បានបំផ្លាញរថក្រោះដូចជា គ្រាប់រំសាវដែលផ្ទុកនៅលើយន្តហោះហើយលោកពូទីនបានប្រឈមមុខនឹងភាពអាម៉ាស់ជាច្រើនដងក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីគាត់បានបញ្ជាកងទ័ពរបស់គាត់ចូលទៅលុកលុយក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី25កាលពីថ្ងៃទី24ខែកុម្ភៈជាមួយនឹងកងកម្លាំងរបស់គាត់រាប់ពាន់នាក់ត្រូវបានសម្លាប់ និងសម្ភារៈយុធាមួយចំនួនធំត្រូវបានផ្លាស់និងរថក្រយុធាផ្សេងទៀតដែលបោះចោលក្នុងតំបន់ប៊ូខាគឺជាប្រជាជនអ៊ុយក្រែនដ៏ក្លាហានដែលបានបន្តភាពស្មោះត្រង់របស់ពួកគេក្នុងការប្រយុទ្ធនិងប្រឆាំងការឈ្លានពានវាកាត់ឡើងនៅពេលដែលកងទ័ពអ៊ុយក្រែនបន្តធ្វើឲ្យមានការបំផ្លិចបំផ្លាញយន្តហោះគ្មានមនុស្សបើកដោយប្រើប្រាស់វិធីមួយដើម្បីបំផ្លិចបំផ្លាញមូលដ្ឋានទ័ពរុស្ស៊ីដោយដែលពូទីន បានបង្កសង្គ្រាមមហន្តរាយបានកម្លាំងរបស់ខ្លួនរុនច្រានទៅគ្រប់ផ្លូវត្រឡប់ទៅព្រំដែនវិញប្រិយមិត្តអ្នកស្ដាប់សូមមេត្តាបញ្ចេញមតិរបស់អ្នកនៅផ្នែកខាងក្រោមហើយកុំភ្លេចចុចប៊ូតុង Subscribe ដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតសូមអរគុណជួបគ្នាក្នុងព្រឹត្តិការណ៍ព័ត៌មានក្រោយៗទៀត